ហើយបងអញសួរឲ្យមួយមើលដូចឆោតណាសួរស្អីគេធម្មតាប្រពន្ធចុងគេយកស្រីស្អាតហើយឯងមើលប្រពន្ធចុងឯងឯងមើលមុខឡើងចាយហើយលេបទៅរួចដែរអូហើយល្ងងម៉េះហើយដឹងយកប្រពន្ធចាស់ជាងអញ្ចឹងការពារសុខភាពអញហ៎សុខភាពស្អីគេហ៎ហើយមើលមើលពីណែនសំគ្នាសំអាដូចម៉ែនឹងកូនចឹង មកកថាយអូនអូយកុំថាណាអានឹងវានិយាយលេងហើយអត់ឆ្លាតទេហើយដឹងហ្នឹងហើយសុខភាពអញណាពេលដែលដើរទៅណាមកណាជួបអ្នកស្គាល់គ្មានណាគេយករឿងអញទៅប្រាប់ប្រពន្ធអញទេវាគិតថាអញមកជាមួយម៉ែអញអញស្គាល់ហើយយូរតែមិនដឹងហើយឈួតដល់ម្លឹងទៅស្មាហាគ្នាទៀតហើយអញលេងមានអីនិយាយបើចឹងជួយលើកផង រួមចាំមនុស្សខ្ញុំគិតថាអាការៈនៃជំងឺនេះធ្ងន់ធ្ងរមានត្រូវធ្វើការប្រកាសជាមិនទាន់តែបើតាមខ្ញុំមើលទៅអាការៈនៃជំងឺនេះដូចជាមិនទៅធ្ងន់ធ្ងរប្រហែលទេបើថាខ្ញុំត្រូវប្រកាសគាត់បើយកកាត់ទេអត់ទេត្រូវតែវា ต่อแล้วกันนะตันละครูแล้วครับเอาดูสุดยอดสุดยุดสุดยุดอะไรุ็ไอ้ทุกข์เปุดกูเลยหมายความที่งบจะุัวค่ะ ឆ្នឹងផងបងអរគុណណាស់បានជួយអាយ៉ៃឡានឲ្យបង មានកាយអូនណែបងថាបងអរគុណហើយ បងភ្លេចអាអូបង ខ្ញុំដឹងថាគាត់ត្រូវការអីគេហើយអឺណែណែអូនអូមិនចាំមក ខែកាត់កញ្ចង់អត់យល់អីសោះហ្មងដាច់បាយទៀតអញដូចឆ្លឹងផងដូចឆ្លឹងផងអាបងអូនទេបងអូនទេបងអូនទេបងអូនទេបងអូនតើ អត់ទេបងអូនអូនទេបងអូនបងអូនទេអឺបងអូនទេទេអត់ទេបងអូនបងអូនទេអាលឹកបងអូនថាបងអូនទេណាមុំជប់ដៅគ្នាទៅអីហើយធ្វើអីហ្នឹងអាលឹកបងអូនណានេះអូយកបងអូនណាអូយប៉ុណ្ណឹងសំយើងធ្វើបងប្អូនគ្នាណាត្រូវតែចេះស្រឡាញ់គ្នា មានអីត្រូវចេះចែកម្លែកគ្នាយល់ទេអាលឹកប៉ុណ្ណឹងពូចែកគ្នាទៅពូមកទៅចឹងព្រោះអត់ចេះពូហងហ្នឹងហើយអត់មានអីចិត្តតងមានអីពូស៊ីប៉ុណ្ណឹងសោះណាយើងត្រូវប្រើនេះអូអឺហ្នឹងសោះ យកមកគេទៅគ្រូពេទ្យអឺតាមការពិនិត្យលទ្ធផលទាំងច្បក់បេះដូងនិងសម្ភារជើងរបស់គាត់អត់មានបញ្ហាទេដំណើរការធម្មតាអឺលោកតាអញ្ចឹងលោកតាអាចយកប្រពន្ធក្មេងបានអរគុណអរគុណអឺអញ្ចឹងខ្ញុំអាចរៀបការជាមួយនឹងគាត់បានណាគ្រូប៉ែនណោះបានអឺមួយទៀតអឺខ្ញុំចង់ពិនិត្យមើលសមត្ថភាពផ្លូវភេទរបស់តាបន្តិចបានទេបាទបាទបាទ ចុះលោកតាធ្វើអីហ្នឹងអើសមត្ថភាពផ្លូវភេទរបស់តាគឺមានតែហ្នឹងអូអញ្ចឹងអរដោបានតណ្ដានហ្នឹងចាអើតាមានណាហ្នឹងពួកតាគ្រាវហើយធ្វើអីកើតអឺជិលងផង ពីពីអញមានរឿងចង់ភាសាមួយឯងមួយមែនអឺមុននឹងភាសាអញចង់សួររឿងឯងមួយហើយមានរឿងអីចង់សួរអញនៅលើលោកនេះស្អីគេដែលដឹងរឿងច្រើនគេអូ Google Google ហើយសុចកន្លែងណាក៏ឲ្យគ្រោឃើញដែរហើយចង់រកអីបានហ្នឹងខោហើយ Google ក៏អត់ដឹងថាហើយនឹងអញកំពុងតែនិយាយគ្នានៅទីនេះទេហើយស្អីគេខ្លាំងជាង Google ទៀតហ៎មកចខាងយើងគុំស៊ីថែវថែវ black score ឯមកអត់ឆ្លងផង នឹងផងណែអង្គមកអោតែទៅផ្ទះម្ដងណាអើយអញយ៉ាប់រឿងប្រពន្ធអញល្អូនឹងហ្មងល្អូតែពីរឿងត្រីសាច់ហើយនឹងអង្គនឹងហ្មងយ៉ាប់ហ្មងអាថ្ងៃមុនណាគ្រាន់តែអញលោកសវិវ៉ាអដួសបាយនេះ ស្រែកថាអង្គឥឡូវឡើងថ្លៃហើយ1គីឡូ20000 10000ជាងហើយអញហួចិត្តហ្មងហើយអាសឡមកជួយអញរៀបរត់ដួទៀតលោថាត្រីកញ្ចុះហ្នឹងវាឡើងថ្លៃទៀត1គីឡូ12000 13000ណាទៀតអញវាមិនអត់ចិត្តអារឿងទឹកត្រីទៀតអូលោកទឹកត្រីអាទឹកត្រីឡើងឡើងមក13000ជុំប្រពន្ធហើយសាំនេះក៏សាំហ៎នេះ ប្រពន្ធឯងទីកើតជំងឺប្រស័យប្រសាទហ្នឹងសូមស្រួលលេងក្បាលវាចោលហើយហ្មងទៅពេលលើដេថ្លៃណាចំអានេះនិយាយចេញមកឃ្លាវហ្មងឯងអញនិយាយរឿងប្រពន្ធឯងកើតជំងឺប្រស័យប្រសាទឯងមកនិយាយរឿងពេលដេថ្លៃថ្លៃអីហោះប្រធានបតអីឯងនិយាយដើមពុនអញមកថ្ងៃនេះឯងមើលនោះអូយអូយអូយអូយ ខែនិយាយចំប្រធានបត់ម៉ាច់ហ្មងណាហៅថាវយឈាមទៅឆ្នាំផងឆ្នាំផងអូម៉ាម៉ាម៉ាម៉ាចាក់ឆ្នាំណាតានេះស៊ូមួយបានអត់ បើថាតានាងមកលៀនឆ្នាំស្មើនឹងម៉ាំអូមេនប់នៅឋានលើមួយលានឆ្នាំគឺ ត្រឹមតែមួយនាទីតែប៉ុណ្ណោះចុះមួយលានដុល្លារមួយលានដុល្លារនៅឋានលើ គឺត្រឹមតែមួយសេនមួយសេនអឺអញ្ចឹងខ្ញុំអាចសុំមួយសេនមកហើយបានតាប៉ុន្តែត្រូវចាំមួយនាទីសិនណាចាក់ឆ្នាំសិនតាអូអូចូលយូរហ៎ មកលៀនមកនាទីស្មើនឹងមកលៀនឆ្នាំហើយហ្នឹងចុះក្រៃយើងចង់បានអីចាំបន្តិចសិនទៅណាចាំក៏ចាំប៉ុន្តែសួរមួយបាទអានសួរមកធ្វើប៉ុណ្នេះនៅតាមពនាងប៉ុណ្ណាគឺប៉ុនជ័យយៈថ្មីហើយវាយឈឺអីដូចស្មោចខាំអញ្ចឹងអាយយោ ឆ្លឹងផងដូចឆ្លឹងផងអើយអ្នកគ្រូពេទ្យជួយខ្ញុំផងអ្នកគ្រូពេទ្យខ្ញុំមាន បញ្ហាចម្លែកណាស់ជួយខ្ញុំផងអឺអឺសម្រួលអារម្មណ៍សិនណាហើយគេលើក្រែសិនណាហើយចាំរៀបរាប់ប្រាប់ខ្ញុំបាទចាចា អឺនិយាយមកមានបញ្ហាអីអើយអ្នកគ្រូពេទ្យខ្ញុំមានអផាតមិន2ជាន់នៅភ្នំពេញហើយខ្ញុំមានតាវិឡា10ខ្នងជប់ជប់គ្នាហ្មងហើយរងថ្ងៃនេះខ្ញុំជិះរថយន្តរោរយប្រពន្ធខ្ញុំក៏ជិះរោរយដែរកូនខ្ញុំខ្ញុំឲ្យរៀននៅសាលាថ្លៃនិយាយបំផុតនៅស្រុកខ្មែរហ្មងសុទ្ធលំដាប់អភិជនហើយខ្ញុំជាម្ចាស់ក្លឹបបាល់ទាត់នៅអឺរ៉ុបចំនួន3ក្លឹបទៀតវ៉ា អស្ចារណាបាទអស្ចារប៉ុន្តែដូចពាក់ព័ន្ធនឹងបញ្ហាអីលោកត្រូវនិយាយប្រាប់ខ្ញុំផងអីមិនក៏ថាពាក់ព័ន្ធតែគ្រូពេទ្យចុះលើពាក់ព័ន្ធអីគេខ្លះលោកនិយាយមកអើយខ្ញុំនិយាយនឹងហើយជាបញ្ហាខ្ញុំលើកឡើងខាងលើហ្នឹងអាហ្នឹងសិតត្រូវការចំណាយទេត្រូវទេចាបាទហើយខ្ញុំប្រាក់ខែតែ100ហ្នឹងខ្ញុំមានអីចំណាយគ្រប់អឺហើយលោកឯងឈួតមែនបាទខ្ញុំឈួតតា អីចុះអ្នកគ្រូប៉ែឈួតមែនបានមើលដឹងថាខ្ញុំនឹងមនុស្សឈួតអញអើយអ្នកគ្រូពេទ្យអើយតែឈួតឈួតមែននេះមើលអត់ដឹងថាមនុស្សនេះមនុស្សឈួតគ្រូពេទ្យឯងក៏ឈួតដែរអញ្ចឹងនោះអើយចាំមកមកមកដេកបានពីរវគ្គមកទៅគ្រូពេទ្យមកឈួតដូចគ្នាអញ្ចឹងដូចជានឹងផង